ត្តបាត់ដំបងគឺជាខេត្តមួយដែលសម្បូរទៅដោយសំណង់ចាស់ចាស់ដែលសល់តាំងពីសម័យបារាំងដែលផ្ទះខ្លះទៀតគឺសល់តាំងពីសម័យបុរាណកាលម៉េចហ៎ផ្ទះខ្លះគឺមានអាយុកាលរហូតដល់លើស100ឆ្នាំទៀតសំណង់ទាំងអស់ហ្នឹងគឺកំពុងតែប្រឈមនឹងការបាត់បង់ចុះបងថ្ងៃណាមួយសំណង់ទាំងអស់ហ្នឹងខូចខាតបាត់បង់មែនតើយើងត្រូវធ្វើម៉េចទៅ ដូច្នេះហើយបានមាននិស្សិតនិងស្ថាបត្យករស្ម័គ្រចិត្តមួយក្រុមបានចុះមកស្រង់យកតន័យពីផ្ទះនឹងទុកទោះជាយើងអត់សង់ថ្មីក៏យើងអាចបង្ហាញដល់អ្នកចំនួនក្រោយៗពីស្ថាបត្យកម្មដែលបុព្វបុរសសម័យបុរាណយើងបានសាងសង់អញ្ចឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលពីការងារដែលពួកគាត់បានធ្វើតើពួកគាត់សម្រង់តន័យនឹងមិនខ្លះគាត់គូមិនខ្លះហើយពួកគាត់ជាណាគេអូខេឥឡូវយើងមកដល់សកលវិទ្យាល័យបាត់ដំបងនៅកាទេ NUBB យើងនឹងមកមើលពួកគាត់ គូប្លង់ក៏ដូចជាលាយឆ្នាំលាយអីដើម្បីគូនៅខាងលើហើយចឹងដាក់យើងឡើងទៅទៀតទាំងអស់គ្នា Wow យ៉ានិយាយទៅខ្ញុំមានអារម្មណ៍ថាពិតជាសប្បាយចិត្តមែនតើដែលបានចូលរួមជាមួយពួកគាត់ចឹងខាងពួកគាត់ហ្នឹងគឺថាចុះមកនឹងដើម្បីសម្រង់យកមើលព័ត៌មានផ្សេងផ្សេងក៏ដូចជាតិន័យផ្សេងផ្សេងដែលតាក់ទងជាមួយនឹងអាគារចាស់ចាស់នៅក្នុងខេត្តបាត់ដំបងដើម្បីគូប្លង់នឹងទុក ព្រួយអ្នកពីមុនពីមុនអត់ដឹងថាប្លង់នៅណាអញ្ចឹងណាពួកគាត់មកពីកម្មវិធី Wonderdoc Wonderdoc សំដៅទៅលើវិធីសាស្ត្រក្នុងការសិក្សាស្ថាបត្យកម្មចំនួនដើមដែលផ្ដោតទៅលើការប្រមូលទិន្នន័យនិងព័ត៌មានផ្សេងៗពីសំណង់ទាំងអស់ហ្នឹងដោយប្រើបច្ចេកទេសមូលដ្ឋានដើម្បីគូជាគំនូដែលមានគុណភាពខ្ពស់ពីការវាស់វែងនៃសំណង់អគារទាំងអស់ហ្នឹង ពួកគាត់រំពឹងទុកថាលទ្ធផលពីការគូទាំងអស់នឹងជំរុញឲ្យម្ចាស់អាគារឬក៏ម្ចាស់សំណង់ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសហគមន៍ដឹងពីគុណតម្លៃនៃស្ថាបត្យកម្មទាំងអស់ហ្នឹងដូច្នេះពួកគាត់អាចសហការគ្នាក្នុងការអភិរក្សសំណង់អាគារទាំងអស់នោះ។ WonderDoc បានប្រមូលផ្ដុំសិស្សនិស្សិតក៏ដូចជាស្ថាបត្យករស្ម័គ្រចិត្តដែលមកពីជុំវិញពិភពលោកហើយលើកនេះកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះហើយយើងមានការចូលរួមពីស្ថាបត្យករក្នុងស្រុកក៏ដូចជាស្ថាបត្យករមកពីប្រទេសថៃនិងម៉ាឡេពួកគាត់ត្រូវចំណាយថវិកាផ្ទាល់ខ្លួនដើម្បីធ្វើដំណើរមកប្រទេសយើងហើយយើងជាម្ចាស់ផ្ទះគឺយើងទទួលពួកគាត់ដោយផ្ដល់ការស្នាក់នៅការហូបចុកកំឡុងពេលដែលពួកគាត់មកសិក្សានៅក្នុងប្រទេសយើង Selcard មោទនភាពជាខ្មែរក៏បានចូលរួមចំណែកឧបត្ថម្ភក្នុងកម្មវិធីនេះផងដែរ សកម្មភាពដែលអ្នកទាំងអស់គ្នាបានឃើញហ្នឹងគឺពួកគាត់កំពុងតែលាយថ្នាំ ដើម្បីគូគំនូប្លង់អាហ្នឹងគឺគេធ្វើបន្ទាប់ពីគេប្រមូលទិន្នន័យពីសំណង់ហ្នឹងបានហើយអស់ហើយចឹងពេលដែលពួកគាត់ពងគូខ្ញុំក៏បានសួរពីចំណាប់អារម្មណ៍របស់បងបងដែលបានចូលរួមនៅក្នុងកម្មវិធីហ្នឹងបងហុយបងហុយចូលរួមកម្មវិធីហ្នឹងមានអារម្មណ៍យ៉ាងដែរមានអារម្មណ៍ថាទទួលបទពិសោធន៍ថ្មីនេះគឺក្នុងការ inking ក្នុងការធ្វើបង្កើត pattern ទៅលើ plong របស់ពួកយើងមួយមួយហ្នឹងពេលដែលបងបានចូលរួមមើលដូចថាសិក្សាពីអាគារផ្សេងៗនៅខេត្តបាត់ដំបងបាទបងអាចមានអារម្មណ៍មិនដែរម្ដងបាត់ដំបងវានៅរក្សារចនាប័ទ្មហ្នឹងតែ វាបានតែម្ដងទាំងសង្កែដែលខ្ញុំជិះទៅខ្ញុំមានអារម្មណ៍ថាដូចឆ្លងផុតទៅអាសម័យសម័យអាណានិគមបារាំងអញ្ចឹងណាបាយគូអីគេតាក់ទងខ្ញុំតាក់ទងមួយផ្ទះខ្មែរក្នុងពូដោយពូវែងអូខេបាទអរគុណបងអរគុណបងមានអារម្មណ៍មិនដែរទៅលើអាគារឬក៏សំណង់ផ្សេងផ្សេងដែលនៅក្នុងខេត្តបាត់ដំបងដែលបងបានទៅសិក្សាអីចឹងអញ្ចឹងបងខ្ញុំចូលចិត្តនឹងសម្ព័ន្ធដោយសារតែវាជាប្រភេទរចនាបថយើងខ្មែរ ពីបុរាណអញ្ចឹងអញ្ចឹងអានេះផ្ទះសំណង់ចាស់ចាស់ហ្នឹងគឺខ្ញុំចូលចិត្តអញ្ចឹងដោយសារតែហេតុផលហ្នឹងបានខ្ញុំសម្រេចចិត្តថាខ្ញុំមកចូលរួមអញ្ចឹងពុកពុកពីគេដែរផ្ទះចាច់ខ្ញុំជា4ទីអញ្ចឹងខ្ញុំទិញមើលពីទីខាងជើងបាទចូលរួមមួយកម្មវិធីហ្នឹងសប្បាយអត់ អឹមចូលរួមកម្មវិធីហ្នឹងនឹងកម្មវិធីជាលើកទី1ដែលខ្ញុំចូលរួមហ្នឹងបាទហើយសួរថាសប្បាយសប្បាយមែនតើបងដែលយើងជួបមនុស្សច្រើនហើយហើយមិនជួបតែខ្មែរយើងយើងជួបថៃហើយយើងជួបជនជាតិម៉ាឡេអញ្ចឹងដែរហើយជាពិសេសទៀតបាន share experience ពីសាស្ត្រាចារ្យពីប្រទេសថៃ My name is Dihan I'm from Malaysia Yes how do you feel when you come to Cambodia First time or? Yes, first time. First time too, wow. Yes, of course, there's a lot of new experience because this is my first uh, Bernardo camp. មិនឮថាជា Sun Foundation Year ផងតើចាខ្ញុំទៅបញ្ចប់ឆ្នាំទី1ថ្មីថ្មីអូខេយើងជាអ្នកដែល fresh មកអញ្ចឹងពេលដែលយើងចូលរួមកម្មវិធីអញ្ចឹងមានអារម្មណ៍មិនដែរ គឺសម្រាប់ខ្ញុំគឺវាថ្មីខ្លាំងមែនតើបងដោយសារតែខ្ញុំបានជួបពួកបងបងគាត់មានបទពិសោធន៍ច្រើនគាត់រៀនបានខ្ពស់អ្នកខ្លះក៏រៀនចប់ទៀតចឹងហើយគាត់មកពីប្រទេសផ្សេងផ្សេងទៀតដល់ពេលចឹងទៅខ្ញុំមានអារម្មណ៍ភើមតែមកបានចូលរួមអូខេហើយវាជាលើកទី1របស់ខ្ញុំសប្បាយអត់រៀនបានច្រើនអត់ចា សប្បាយហើយក៏រៀបបានច្រើនដែរបាទសวัสดีค่ะ uh, What is your name My name is Palisha Sakunchalan Porchai nickname is P You can tell short name is P P P P P <laughs> yes P, yes okay. P P yes How do you feel when you come to uh, Cambodia uh, especially Battambang Yeah I saw the in the Battambang first time it's very nice and very funny I really joy to the yeah. everything and Cambodia student is very very, very kind and uh, active for the yeah. learning. For the learning, yes, okay. Can you uh, tell me like what you drawing? Oh, my, my drawing is the uh, room house. Owner is she is very nice. She is talk about the, the, the story of the house. The staircase, staircase is very old. Oh, okay. Ah. Okay, thank you, ah. Pete. បន្ទាប់ពីបាយថ្ងៃហើយខ្ញុំក៏បានដឹងថាមានមួយក្រុមគាត់ត្រូវស្រង់ទិន្នន័យថែមនៅអាគារផ្ទាល់ Bye bye bye bye everyone bye bye take care ចឹងខ្ញុំក៏សុំតោគេទៅជាមួយដើម្បីមើលថាគេស្រង់ពីអីគេខ្លះហើយគេគួរអីគេខ្លះអីចឹងទៅខ្ញុំចង់ដឹងមែនតើអញ្ចឹងខ្ញុំត្រូវទៅមើលផ្ទាល់ យើងមកវាស់ដបងដបងអញ្ចឹងតើយើងវាស់ឲ្យគេខ្លាំងបើនិយាយទៅទូទៅទៅវាស់ទាំងអស់ហ្មងជាទូទៅមានប្លង់ពីមុខពីជាហៀងវាមាន section ពុះហើយនឹងពេលខ្លះមានដបមាន landscape មានអីចឹងទៅបាទហើយមាន detail ចដាអញ្ចឹងបាទពេលចឹងហើយយើងយកមកធ្វើគេទៀតបាទតាមជាក់ស្ដែងយើងធ្វើពីអតិតអតិតទី1យើងមកសាយយើងគូសយើងគូសហ្នឹងគឺគូសក្នុងกระดาษនេះ ចាស់ស្ដាយហ្នឹងរយៈពេលមួយអាទិត្យវាស់ភ្លាមគូភ្លាមវាស់ភ្លាមគូភ្លាមអូវ៉ាវឃើញអញ្ចឹងបាននៅនៅហ្នឹងហើយយកមាន take note អីនៅក្នុងกระดาษដើម្បីយកមកគូនៅហ្នឹងណាមែនឃើញពួកគាត់អង្គុយនៅចិត្តចិត្តអ្វីដែលពួកគាត់ត្រូវវាស់ហ្នឹងអាទិត្យទី2យើងទៅ studio inking ហ្នឹងហើយពេលវេលាហ្នឹងគឺជាពេលវេលាដែលយើង focus យើងដាក់ទឹកថ្នាំដែលយើងឃើញប្រមាញ់ហ្នឹងបាទហ្នឹងហើយវាមានមូលដបមូលអីដើម្បីឲ្យវាចេញជាទស្សនវិជ្ជាមួយដែល finish វា ដូចរៀលចឹងតួម្ដងគឺដើម្បីទីមួយសូ community ក៏ដូចជា building owner នៅក្នុងភូមិហ្នឹងឲ្យយល់ពីតម្លៃនៃសិប្បកម្មក៏ដូចជាឲ្យពួកគាត់ឃើញថាគំនូរហ្នឹងមិនទៅវាមានតម្លៃពួកគាត់នឹងប្រោតថ្ងៃក្រោយទៀតទៅពួកគាត់នឹងចាប់អារម្មណ៍លើអាគារហ្នឹងហើយពួកគាត់អាចរក្សាទុកនៅអាគារហ្នឹងចំផ្ទះដែលវាស់ហ្នឹងដោយនឹងថាមានអាយុកាលប៉ុន្មានបាទផ្ទះហ្នឹងអាយុកាល102ឆ្នាំបាទតែជាក់ស្ដែងទៅម្ចាស់ផ្ទះគាត់ថែរក្សាបានល្អ បាទអញ្ចឹងទៅយើងឃើញអត់សូវទូទៅម៉ាទេបាទបាទហ្នឹងហើយហើយមានជាវទេសចរមកថ្ងៃចុះបងឧទាហរណ៍ថាឥឡូវដូចកន្លែងហ្នឹងវាហៀងពុកឬក៏បាក់តែយើងគូសទាំងពុកទាំងបាក់អញ្ចឹងឬក៏យើងគូសជាលក្ខណៈថា original របស់វាយើង imagine ឲ្យ original ជាទូទៅគូជាក់ស្ដែងយើងឃើញបាក់មិនគូអញ្ចឹងខ្ញុំទុំដឹងនេះគេទៅវាស់ចដើមកកម្មមកកម្មមកកម្មមកកម្មមកមានប្រវែងខុសៗគ្នាអីចឹងអីចឹងពីលើក្រមអីចឹងអីចឹង detail មែនតើទាំងអស់គ្នា មិនស្រួលបានន័យថានេះគាត់ពងគោះពុះផ្ទះនេះពីមកដើម្បីមើលឃើញថាខាងក្នុងមានអីគេខ្លះមានឈើប្រហែលពីដានមកអីចឹងអីចឹងគាត់ខាត់ខ្លាំងទៅហើយនៅយកអាប្រវាយមែនតែនយកបំបាយចូលប្រវាយទូទៀតមានគិតស្គាល់ហ្នឹងហើយកណ្ដាលខ្ញុំហ្នឹងប្រើស្កែល50ហើយប្រើបន្តស្កែលនេះអូមានតឋានមានតឋានវ៉ាវអោយឆ្កវា យ៉ាងមិនដែរមានតែគេមានចំណាប់អារម្មណ៍ចង់រៀនស្ថាបត្យកម្មទេ បាទពិតជាត្រូវការការតស៊ូការអត់ធ្មត់ខ្លាំងមែនតើសម្រាប់ខ្ញុំមកវាស់ចដៅវាស់អីវាស់ហើយផ្លិចលេខបានមិញខ្ញុំនឹងលេខបានមិញចប់ដែរអញ្ចឹងនេះគឺបន្ទាត់ដែលគេវាស់ជាមួយនឹងមាត្រដ្ឋានហើយអញ្ចឹងអញ្ចឹងវាមាន1លើ20មួយលើ10 និយាយទៅពេលដែលខ្ញុំបានចូលរួមមួយពួកគាត់បានខ្ញុំដឹងថាការងាររបស់ស្ថាបត្យករពិតជាអត់ស្រួលទេទាំងអស់គ្នាហើយដឹងរឿងមួយទៀតដែលថាផ្ទះសង់ពីបុរាណនីមួយៗគឺមានប្រភេទឈ្មោះមានអត្ថន័យច្រើនហើយប្រភេទឈើដែលចាស់បុរាណប្រើសុទ្ធតែចំប្រយោជន៍របស់វាមិនឲ្យតែឈើប្រណិតដឹងតែគេយកមកដាក់ផ្ទះទាំងអស់ទេគេຕົកអវ័នទាំងអស់នេះតាំងពីជំនាន់បុរាណមកដល់ឥឡូវមកសំខាន់គឺថាគេប្រកែកថែនឹងហ្មង ពេលដែលបានឃើញពួកគាត់គូហើយធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសំណង់ពីបុរាណគឺថាស្អាតហើយអស្ចារ្យមែនទែនហើយយើងជាអ្នកជំនាន់ក្រោយគួរតែរួមគ្នាអភិរក្សទុកធ្វើជាឯកសារសម្រាប់អ្នកជំនាន់ក្រោយៗតទៀតហើយសម្រាប់ជនបរទេសឲ្យគេដឹងពីស្ថាបត្យកម្មរបស់ខ្មែរយើង ថាអស្ចារ្យប៉ុណ្ណាបើសិនជាអ្នកទាំងអស់គ្នាចង់ទៅលេងផ្ទះដែលខ្ញុំថតហ្នឹងពេលដែលអ្នកទាំងអស់គ្នាទៅបាត់ដំបងគឺអាច search ដាក់ Google ថា Miss ប៊ុនរឿង Ancient House ហើយពួកគាត់នឹងនាំទាំងអស់គ្នា tour around ជុំវិញផ្ទះហើយនឹងនិទានរឿងដ៏អស្ចារ្យពីប្រវត្តិផ្ទះក៏ដូចជាប្រវត្តិខេត្តបាត់ដំបងបើសិនជាអ្នកទាំងអស់គ្នាសួរគាត់ហ្នឹងហើយចឹងកុំភ្លេចសួរគាត់ផង អូខេអ្នកនរអគ្នាចឹងវីដេអូយើងក៏ឈានមកដល់ទីបញ្ចប់ដែរមុនចាប់ចង់អរគុណអ្នកនរគ្នាបានតាមដានទស្សនាវីដេអូហ្នឹងហើយចង់ប្រាប់ថាអរគុណដល់ Sir Khan ដូចគ្នាដែលចូលរួមចំណែកជាមួយនឹងខាង Winner Dog ហើយផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមជាមួយបងបងដែលគាត់ចូលរួមនៅក្នុងកម្មវិធីហ្នឹងហើយជាពិសេសធ្វើឲ្យខ្ញុំដឹងទៀតថាផ្ទះបុរាណនៅក្នុងខេត្តបាត់ដំបងពិតជាមានច្រើនមែនតើហើយទាំងអស់គ្នាអាចមកលេងបានអីចឹងណាដល់ដូចជាផ្ទះនេះជាដើមអីចឹងទៅអរគុណអ្នកនរគ្នាបើចូលចិត្តវីដេអូហ្នឹងកុំភ្លេចចុច like ចុច share ខ្ញុំផង and ជួបគ្នាក្នុងវីដេអូក្រោយទៀតបាយបាយ bye.